មីងខ្ញុំសុំខ្ចីលុយមីងម្ដងទៀតមកណាមីងទៀតណាខ្ចីលុយរហូត ពួកឯងនឹងគិតថាយើងណែអ្នកមានចាយលុយមកអស់មែនណាបានចាហាមាត់ឡើងខ្ចីលុយមីងក្រោយពីមីងជាសាច់ញាតិពួកខ្ញុំទៅពីរអ្នកគ្មាននរណាគេទៀតទេមីងខ្ញុំសន្យាណាមីងបើខ្ញុំបានលុយខ្ញុំនឹងយកមកសងមីងមិនខានក្រៅពីយើងឯងគ្មានសាច់ញាតិទេហ៎តែក្រៅពីពួកឯងណា យើងក៏គ្មានអ្នកណាមកខ្ចីលុយយើងញឹកញាប់អញ្ចឹងដូចមួយឯងដែរយើងរៀងហើយឲ្យលុយបងប្អូនខ្ចីខ្ចីមិនចេះទុំមិនចេះខ្ញុំពិតជាអត់មានលុយឲ្យឯងខ្ចីមែនហើយគ្នារស់នៅពឹងប្តីហើយប្តីរបស់ខ្ញុំគាត់ជោគលុយទៅទិញឡានទិញដីសូម្បីតែកូនរបស់ខ្ញុំឈឺពួកខ្ញុំមិនមានលុយយកកូនទៅពេទ្យផងតែគ្នាពិតជាសុំបងឯងមែនណាឲ្យគ្នាខ្ចីសិនមក គ្នានឹងបងថ្លៃការប្រាក់ឯងរាល់ខែមិត្តណាក៏ត្រូវជាជួយមិត្តដែរតែគ្នាពិតជាអត់លុយមែនឲ្យគ្នាសុំទោសផងណា ប្រាប់ឲ្យថាមិនឲ្យខ្ចីលុយមិនក៏ឯងនៅក្បាលរឿងអញ្ចឹងពួកគេកំពុងខ្វះខាតបានជាខ្ញុំឲ្យខ្ចីបងធ្វើឲ្យមានហេតុផលខ្លះផងមើលនេះបងបានតែជ្រុលពេកឯណាពួកគេទាំងពីរអ្នកគឺជាមិត្តភក្តិខ្ញុំធ្វើឲ្យអាយល់មកដល់ខ្ញុំផងមើលអត់អីទេ បើសិនជាខ្ញុំពីរនាក់ធ្វើឲ្យអ្នកទាំងពីរមានបញ្ហាឲ្យខ្ញុំសុំទោសផងបើដឹងខុសអញ្ចឹងមិនមែននាំប្តីប្រពន្ធមកដើរខ្ចីលុយទេអញ្ចឹងទេបានឲ្យឆាប់ទៅមកយើងឃើញមុខទៀតហើយកុំឲ្យយើងឃើញមុខមកខ្ចីលុយយើងម្ដងទៀតអសោះប្រយ័ត្នមានបញ្ហា គេកិច្ចមុខចេញពាក្យធ្លាប់ស្រឡាញ់រាប់អានបាត់អស់ហើយមីងខ្ញុំសុំខ្ចីលុយមីងម្ដងទៀតមកណាមីងទៀតណាខ្ចីលុយរហូតពួកឯងនឹងគិតថាយើងអ្នកមានចាយលុយមកអស់មែនណាបានចាហាមាត់ឡើងខ្ចីលុយមីងក្រៅពីមីងជាសាច់ញាតិ ពួកខ្ញុំទាំងពីរនាក់គ្មាននរណាគេទៀតទេមីងខ្ញុំសន្យាណាមីងបើខ្ញុំបានលុយខ្ញុំនឹងយកមកសងមីងមិនខានក្រៅពីយើងឯងគ្មានសាច់ញាតិទេហ៎តែក្រៅពីពួកឯងណាយើងក៏គ្មានអ្នកណាមកខ្ចីលុយយើងញឹកញាប់អញ្ចឹងដូចពួកឯងដែរយើងរៀងហើយឲ្យលុយបងប្អូនខ្ចីខ្ចីមិនចេះទុំមិនចេះតែខ្ញុំសុំម្ដងទៀតមកណាមីងខ្ញុំខ្ចីមីងម្ដងនេះដើម្បីយកទៅធ្វើដើមរកស៊ី ក្រែងលសល់លុយចំណេញខ្លះទុកនៅពេលសម្រាប់កូនមីងកុំដាច់ចិត្តពេកអីណាមីងពួកឯងហ្នឹងចរិតអញ្ចឹងយើងជួយឯងរហូតតែឯងពីរនាក់ហ្នឹងមានគិតថាយើង ជួយឯងម្ដងណាហ៎ទោះបីជាយ៉ាងណាក៏យើងមិនឲ្យឯងស្អីដែរគុំអញ្ចឹងឯណាមីងជាបងប្អូននឹងគ្នាហើយខ្ញុំមិនបានយកលុយនឹងទៅធ្វើអីផ្ដេសផ្ដាស់ណាមីងគឺពួកខ្ញុំយកលុយនេះទៅធ្វើដើមរ៉ូស៊ីតាដើមរ៉ូស៊ីអ្ហ៎ កាលពី2នាក់ឯងការម៉ែឯងទុកដើមទុនឲ្យឯងច្រើនដែរតើឲ្យក៏ឆាប់អស់ម៉េះដេកស៊ីលុយនឹងតើអស់ផុតពីម៉ែឯងទៅទៅបានឯងនឹងដើរខ្ចីលុយគេយករស់ស៊ីមែនទេមីងកាលតែម៉ែចែកលុយឲ្យពួកខ្ញុំនោះខ្ញុំក៏បានយកទៅធ្វើដើមរស់ស៊ីដែរតែវាខាត់ចង់ខាត់ដើមអស់ទៅពេលនេះខ្ញុំចង់មកសុំខ្ចីលុយមីងម្ដងទៀតដើម្បីធ្វើដើមណាមីង បើមិនកើតទេលេងគ្នាហ្មងហើយលុយម៉ែឪឯងឲ្យលាយតាណាអស់ហើយតទៅវាគ្មានអីកើតទៀតណាយើងឃើញកូនចៅគេរស់ស៊ីមានបាន តែពួកឯងនេះវាខុសគេ សង្ស័យតែខែឆ្នាំនឹងវាអត់ត្រូវគ្នាហ្មងហ្មងលេងគ្នាហ្មងហ្នឹងអាធានជាក្មួយយើង យើងមិនចង់ឃើញវាលំបាកទេហើយឯងក៏ជាមនុស្សប្រុសដែរបើលេងគ្នាវាមិនខាតបងអីដែរ អារឿងរកស៊ីខាត់ចុងខាត់ដើមនេះភាកច្រើនវាមកពីមនុស្សស្រីមីងនេះមីងនិយាយចង់មានន័យថាម៉េចគឺមានន័យដូចយើងនិយាយហ្នឹងហើយតានាយឡាគេរកប្រពន្ធចេះទុកដាក់លុយត្រឹមត្រូវណាតែឯងវិញមិនចេះទុកដាក់លុយទេទើបបានវាមិនសល់លុយសោះហ្នឹងអាងអីបានតែដើរខ្ចីគេមីងមីងកុំមកថាឲ្យប្រពន្ធខ្ញុំអញ្ចឹងប្រពន្ធរបស់ខ្ញុំក៏មិនបានដេកស៊ីស្រួលដែរ គ្នាខំជួយរកស៊ីខ្ញុំទាំងពួកប៉ុនខ្ជិលនេះតែរឿងលក់ដូរវាតែតែមានខាត់មានចំណេញបើកាន់ជើងប្រពន្ធឯងណាក៏មកជួបមុខយើងទៀតហើយលុយមួយរៀលក៏យើងមិនអាចពួកឯងខ្ចីដែរម៉ាក្មេងនិយាយឲ្យដឹងខ្លួនហើយមកសល់អញទៀតណា គាត់មិនឲ្យលុយយើងខ្ចីនោះទេ តែយើងគួរគិតមិនទៀតទៅមិនអីអូនចាំតែខ្ចីពូម៉ាក់បងក៏បានដែរបងមិនជឿថា គេមិនជួយតោះអញ្ចឹងយើងប្រញាប់ទៅទៅកុំឲ្យយំតន់ ពិតជាអត់មានលុយឲ្យឯងខ្ចីមែនហើយគ្នារស់នៅពឹងប្តីហើយប្តីរបស់ខ្ញុំគាត់យកលុយទៅទិញឡានទិញដីសូម្បីតែកូនរបស់ខ្ញុំឈឺពួកខ្ញុំមិនមានលុយយកកូនទៅពេទ្យផងតែគ្នាពិតជាសុំបងឯងមែនណាឲ្យគ្នាខ្ចីសិនមកគ្នានឹងបងថ្លៃការប្រាក់ឯងរាល់ខែមិត្តណាក៏ត្រូវជាជួយមិត្តដែរតែ គ្នាពិតជាអត់លុយមែនឲ្យគ្នាសុំទោសផងណាពិតមែនណាមួយពួកយើងមិនគិតគុណណាមួយទេ បើបានលុយនោះមកពួកយើងនឹងយកធ្វើជាដើមទុនហៅស៊ីជួយពួកយើងណាមួយពិតមែនទេយ៉ាងណាឯងក៏គួរតែយល់ដល់មិត្តភាពយើងការដែលនៅរៀនជាមួយគ្នាដែរខ្ញុំដឹងថាឯងជាមនុស្សម្នាក់ដែលតែងតែជួយខ្ញុំការនៅរៀនខ្ញុំក៏ចង់ជួយឯងវិញដែរតែយើងគ្មានលុយពិតមែនសង្ឃឹមថាឯងយល់ដល់ខ្ញុំណាព្រោះឯងខ្ញុំគ្មានលុយពិតមែនបើឯងគ្មានគ្នាក៏មិនដឹងថា មិនទៀតដែរអញ្ចឹងគ្នាទៅវិញហើយអរគុណឯងច្រើនហើយណាខ្ញុំលាសិនណាមួយព្រោះថាខ្លាចយូរចា៎ គ្មានអ្នកណាផ្លើយកលុយអីខ្ចីទេកាលណារៀនផ្សេងឥឡូវផ្សេងសំណឹងឲ្យដេកខ្ញុំឆ្លាតលុយម៉ែឪឯងឲ្យអានេះកណាអស់ហើយតទៅវាគ្មានអីកើតទៀតទេយើងឃើញកូនចៅគេរកស៊ីមានបានតែពួកឯងនេះវាខុសគេ អារឿងរកស៊ីខាត់ចុងខាត់ដើមនេះភាកច្រើនវាមកពីមនុស្សស្រី បងគាត់និយាយនោះគឺត្រូវហើយបងមិនយល់ថាមីងបងគាត់និយាយអីចាប់តាំងពីយើងចាប់ដៃគ្នាជាប្តីប្រពន្ធមករកស៊ីអីក៏លងចង់រកស៊ីអីក៏ខាតដើមលុយដែលរកមកនោះក៏ទៅអស់ទៀតអូនក៏គិតច្រើនពេករឿងរកស៊ីបើវាមិនចំណេញគឺខាតហើយតែពួកយើងមានបទពិសោធន៍ដែរតាអូនបាច់គិតច្រើនណារឿងលុយហ្នឹងចាំស្អែកចាំមកទៅខ្ចីគេយកមករកស៊ីទៀតណា ចុះបើខ្ចីគេអត់បានខ្ញុំថាខ្ញុំជាមួយបងគួរតែលែងលះគ្នាទៅដូចចាស់ចាស់និយាយអញ្ចឹងមុនពេលដែលពួកយើងរៀបការគ្រូទេបាននិយាយឲ្យថា ខែឆ្នាំពួកយើងមិនល្អនោះទេ តែយើងនៅតែម្នាក់ទៀតអូនកុំមកនិយាយស្ដីបែបនេះអារឿងគ្រូទីអីហ្នឹងបងមិនជឿ រឿងរងស៊ីខាន់គឺជារឿងរបស់ពួកយើងតែបត់ឡើងគ្នាជាមួយអូនយើងត្រូវទៅតស៊ូជាមួយគ្នាអូស៊ីមួយគ្នា បងមិនឲ្យកូនបងកំព្រីខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់លាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ រីរ៉ូឌីបន្ថែមរសជាតិស្អាតក្លិនឈ្ងុយឆ្ងាញ់រ៉ូឌីរ៉ូឌីអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតត្រា B Anchor 365ហេតុផលដើម្បីជួបជុំតាហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមិញថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដង ជាឧត្តមភាពដ៏ល្អឯងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់ចុះបើគ្រូទីទីត្រូវយើងមិននៅតែក្របងគិតមិនខ្មិច បងមិនជឿគ្រូទាយថាបងរកស៊ីនៅឡើយអូនជឿបងណា ពួកយើងងំគ្នាខាងរកស៊ីឲ្យមានបានជឿបងណា ពេលនេះពួកយើងគួរតែខិតខំប្រឹងប្រែងរកស៊ីឲ្យវាមានបានកុំអាងអីយករឿងខែឆ្នាំនឹងមកធ្វើជាលេសអូនសុំទោសនេះមកពេលអូនគិតពីរឿងលុយច្រើនពេក ពោះកាន់តែធំលុយក៏មិនដឹងថានៅណាចឹងហើយបានជាអូនចេះតែយករឿងនឹងមកគិតច្រើនអូនកុំគិតច្រើនពេកណាទោះបងវេទនាយ៉ាងណាក៏ដោយបងក៏មិនអាចអូនឲ្យនឹងកូនអត់ឃ្លានដែរអូននៅមានមិត្តភក្តិម្នាក់ទៀតដែរ ប្រហែលជាអាចពឹងពាក់គេបានតែការដែលនៅរៀនជាមួយ គ្នាគេក៏មិនសូវជាមានជីវភាពធូរធារប្រហែលដែរមិនដឹងថាទៅពឹងពាក់រឿងលុយជាមួយគេនោះបានឬក៏អត់ទេតែអ្នកខ្លះគេខ្វះខាតប៉ុន្តែគេមានចិត្តទលាដែរតាតែអូនលឺមកថាប្តីគេនោះបកកែររឿងណាខ្លាចតែយើងទៅពឹងពាក់គេរឿងលុយប្តីប្រពន្ធគេច្បាស់ជាឆ្លោះគ្នាដោយសារយើងមិនខានទេ ញ៉ាំបាយអូហឡូអាមួយហើយថ្ងៃហ្នឹងអារម្មណ៍ល្អអីហ្នឹងបានជិះផ្ទៃមកលេងយើងអាឡូ ទាក់ទងនឹងអារម្មណ៍ទេណាតែយើងគ្រាន់តែចង់ទេទៅដាស់តឿនឯងហ្នឹងណាដាស់តឿនដាស់តឿនស្អីគេគឺយើងចង់ប្រាប់អញឲ្យប្រយ័ត្នប្រយែងព្រោះយើងក៏មានមិត្តភ័ក្តិផ្សេងផ្សេងដូចគ្នាឬដាវីហ្នឹងណានាំនីឡាមកខ្ចីលុយចូលមកធ្វើដំទុនរកស៊ីតែគ្មានអ្នកណាគេឲ្យខ្ចីទេគាត់តែខ្ចីលុយទៅរកស៊ីសោះហ្នឹងមិនបានមិនឲ្យឯងឈួតទេហ៎លុយណាមិនមែនកដាស់ទេទោះជាយើងឲ្យខ្ចីក៏គ្មានលទ្ធភាពឯណាមកសងយើងដែរ ទិននេះគ្រូទេដឹងថាបញ្ជូនទេដាវីនឹងទៅខ្ចីលុយអញម្ដងបើដាវី100យើងយើងនឹងឲ្យខ្ចីព្រោះការនៅរៀនដាវីបានជួយយើងនឹងឯងច្រើនណាស់ពេលនេះគេជួបទុកយើងក៏ត្រូវជួយគេវិញដែរណាមួយដាវីក៏ជាមិត្តភក្តិរបស់ពួកយើងដែរឯងកុំអោយកុំអោយអសាសដល់ទៅគ្រាន់តែទេចង់ដាស់តឿនឯងទេបើឯងមិនជឿក៏អត់ទៅបានហើយ ខ្ញុំសង្ឃឹមតាឯងនឹងមករកយើងចុះណាដាវីកំពុងផ្លឹកអីហ្នឹងឬក៏ដឹកដល់ប្រុសណាទៀតហើយនេះបងកុំចេះតែមករករឿងខ្ញុំពេកបានទេខ្ញុំគ្មានប្រុសណាដែលគួរឲ្យនឹកទេហើយអ្នកបាយមហូបឲ្យខ្ញុំរៀបរួចហើយដែររឿងមហូបក៏ដូចគ្នាដែរកុំធ្វើច្រើនពេកដឹងអត់វិសល់ចាក់ចោលខ្ញុំជាអ្នករលុយមិនមែនឯងទេធ្វើអីឲ្យចេះមិនសមចៃផងខ្ញុំដឹងហើយចាំខ្ញុំកាត់បន្ថយ និយាយឲ្យធ្វើផងវើយកុំមាត់ឆ្លើយចាស់តែក្នុងចិត្តជេរយើងណាខ្ញុំតែជេរបងធ្វើស្អីហើយរាល់ថ្ងៃនេះមហោរតែធ្វើច្រើនណាគឺខ្ញុំធ្វើដើម្បីផ្គត់ផ្គង់បងនិងកូនតាដើម្បីឲ្យពួកបងនេះឆ្ងាញ់មាត់មិនមែនចេះតែយកលុយទៅចាយអត់ប្រយោជន៍ដូចជាបងទេទៅតមាត់ជាមួយយើងទៀតហ៎យើងជាអ្នករកលុយទោះបីយើងចាយលុយវាគ្មានចម្លើយដែរគិតតែឯងទៅបើខ្លាំងចេញទៅរកលុយទៅនៅចាយលុយយើងដល់ណាទៀតចុះពេលដែលខ្ញុំមានការងារធ្វើ មិនមែនបងទេជាអ្នកឲ្យខ្ញុំឈប់នោះព្រោះតែចង់ឲ្យនៅផ្ទះដើម្បីមើលកូនចុះឥឡូវមិនបងមកនិយាយចឹងបានហើយស៊ីបានហើយខូចណាស់ហើយ ោះណាដែលអ្នកទាំងពីរចាំយូរអ្នកឯងកំប្រាប់គ្នាថាលួចទៅយកលុយប្តីមកឲ្យគ្នាខ្ចីទៀតណាគ្នាមិនចង់ឲ្យឯងទាំងពីរអ្នកនេះមានបញ្ហាជាមួយគ្នានោះទេបើគាត់ខឹងហើយឯងមានលុយទៅធ្វើដើមរស់ស៊ីគឺខ្ញុំសុខចិត្តឲ្យគាត់ខឹងហើយជួយឯងវិញល្អជាងពិតមែនហើយពួកយើងមកនេះគឺពិតចង់ខ្ចីលុយស៊ីនីទៅរស់ស៊ីមែនតែពួកយើងមិនចង់ឲ្យគ្រួសារស៊ីនីក្តៅក្រហាយបើស៊ីនីទៅនិយាយជាមួយនឹងប្តីហើយគេមិនព្រមគាត់អីដែរណា ជឿតែខ្ញុំទៅខ្ញុំប្រាប់ឲ្យថាមិនអីទេព្រោះតែប្តីប្រពន្ធយ៉ាងណាក៏នៅតែជាប្តីប្រពន្ធដែរបើខឹងគឺខឹងតែមួយផ្លែតនឹងត្រូវគ្នាវិញហើយចំណែករឿងដែលខ្ញុំឲ្យអ្នកទាំងពីរខ្ចីលុយវាក៏មិនមែនរឿងអីធំដុំដែរម្យ៉ាងទៀតដាវីគឺជាមិត្តល្អរបស់ខ្ញុំបើមានអីដែលជួយបានខ្ញុំនឹងជួយអឺនិយាយចឹងតើឯងត្រូវការលុយប្រមាណដែរប្រាប់ខ្ញុំមកចាំខ្ញុំលុយលោកឲ្យ គឺគ្នាចង់សុំខ្ចីលុយឯង 2លានសិនទុកយកទៅធ្វើដើមរស់ស៊ីក្រែងលោកបានសើលុយចំណេញខ្លះទុកនៅពេលសម្រាកូនមិនអីទេណាខ្ញុំនឹងឲ្យអញខ្ចីហើយអញក៏មិនចាំបាច់ភ័យដែរខ្ញុំមិនប្រញាប់ទៀមទីអីទេពេលណាដែលអញមានចាំសងក៏បានដែរណានេះឯងមិនស្ដាប់ប្តីយើងនិយាយប្តីទេប្រាប់ឲ្យថាមកឲ្យខ្ចីលុយមិនក៏ឯងនៅក្បាលរឿងអញ្ចឹង ពួកគេកំពុងខ្វះខាតបានជាខ្ញុំឲ្យខ្ចីបងធ្វើឲ្យមានហេតុផលខ្លះផងមើលនេះបងកាន់តែជ្រុលពេកឯណាពួកគេទាំងពីរអ្នកគឺជាមិត្តភក្តិខ្ញុំធ្វើឲ្យយល់មកដល់ខ្ញុំផងមើលអត់អីទេបើសិនជាខ្ញុំពីរអ្នកធ្វើឲ្យអ្នកទាំងពីរមានបញ្ហាឲ្យខ្ញុំសុំទោសផងបើដឹងខុសអញ្ចឹងមិនមែននាំប្តីប្រពន្ធមកដើរខ្ចីលុយទេអញ្ចឹងទេបានហើយឆាប់ទៅមកយើងឃើញមុខទៀតហើយកុំឲ្យយើងឃើញមុខមកខ្ចីលុយយើងម្ដងទៀតអសោះណាប្រយ័ត្នមានបញ្ហា អញ្ចឹងគ្នាលេឯងសិនហើយណាសិលៀងហើយខ្ញុំក៏សុំទោសបងម្ដងទៀតដែរខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់លាក់ទៅក្រលេខ3លូតលាស់ដោយភាពរីករាយស្មានជីវិតរស់រវើងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែ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 ជាឧត្តមភាពដ៏ល្អឯងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងខ្ញុំសូមប្រកាសប្រមេកដីមានមនុស្សម្នាក់ដល់វិញឲ្យគ្នាសុំតឯងផងណាដែលគ្នាមិនអាចជួយឯងបាន មិនអីទេ គ្នាថានេះអញខំប្រឹងជួយគ្នាណាស់ហើយគ្នាទៅវិញហើយអញ្ចឹងខ្ញុំទៅសិនហើយណា ច្រើនច្រើនណាអូនបើថាមិនកាត់ទេស្អែកបងតខ្ចីលុយបងប្អូននៅស្រុកក៏បានដែរបងក៏អញ្ចឹងដែរហូបបាយឲ្យច្រើនច្រើនទៅហើយរឿងខ្ចីលុយគេនោះបើសិនជាពិបាកពេកមិនចាំបាច់ខ្ចីក៏បានដែរស្អែកបងទៅរកការងារសំណង់ធ្វើទៅ ចំណែកឲ្យខ្ញុំនៅផ្ទះបេះបន្លែគៀនគៀនផ្ទះលក់ក៏បានដែរអញ្ចឹងក៏បានដែរស្អែកនេះបងទៅធ្វើការសំណង់ហើយអូនបាច់ទៅបេះបន្លែយកមកលក់ឯង នៅតែក្នុងផ្ទះបានហើយណាដាវីអូហើយនេះឯងមកផ្ទះគ្នាបានយ៉ាងម៉េចណាហើយមិនស្គាល់ផ្ទះខ្ញុំអញ្ចឹងឲ្យតែខ្ញុំចង់មកទោះមិនស្គាល់ក៏ត្រូវសួរគេដែរនេះសាច់មួនហ្នឹងគឺទិញយកមកផ្ញើហើយនេះឯងតងន់អញ្ចឹងហូបតែពងទា ធ្វើមិនមានកម្លាំងកំហែងទៅឯងនឹងក៏អញ្ចឹងដែរ នឹងយកប្រឡប់ណាស់ហើយបើថាចង់មកលេងគ្នាចាំស្អែកចាំមកក៏បានដែរមិនមកបដៅយើងទេនេះសេចមន់ឯងយកទៅហូបបាយទៅហើយសនាងមកបែបនេះអត់ខ្លាចមានបញ្ហាជាមួយនឹងគ្រួសារឆ្លោះអីក៏ឆ្លោះទៅអូណាស់លុយ2លានឯងយកទៅធ្វើដើមរកស៊ីទៅណា ហើយដូចជាខ្ញុំធ្លាប់ប្រាប់អញ្ចឹងចាំពេលណាមានចាំសងក៏បានដែរគ្នាមិនយកទេហើយគ្នាក៏មិនត្រូវការដែរពេលនេះឯងមាន ប្តីឯងក៏គួរស្ដាប់សម្ដីប្តីឯងខ្លះដែរមិនមែនចេះតែចង់ជួយគ្នាតាមអំពើចិត្តឯងនោះទេគ្នាមិនចង់ឲ្យឯងជាមួយនឹងប្តីឯងឈ្លោះគ្នាខ្ជិលនិយាយជាមួយឯងច្រើនណាស់ឯងយកលុយនេះទៅហើយយើងនឹងជូនពរឯងរកស៊ីមានបានដោយសារលុយដើមទុន2លាននេះចុះ ខ្ញុំយល់ថាសេនាងចង់ជួយពួកយើងទាំងពីរនាក់តែពួកយើងទាំងពីរនាក់មិនចង់ឲ្យសេនាងមានបញ្ហាដោយសារពួកយើងទេពិតមែនទេឯងយកលុយនេះត្រឡប់ទៅវិញទៅធាមិនយកក៏អត់ទៅលុយនៅលើក្រែនេះហើយខ្ញុំត្រឡប់ទៅវិញហើយជុំសិន គ្នាថាឯងយកលុយនេះទៅវិញទៅគ្នាមិនចង់បាននោះទេគ្នាដឹងថាឯងចង់ជួយគ្នាតែឯងក៏ត្រូវតែគិតពីអារម្មណ៍ប្តីឯងខ្លះដែរបាយនៅតែឲ្យលុយនឹងយើងទៀតយើងនឹងឈប់រាប់រងឯងមួយជីវិតហើយយកលុយនេះទៅធ្វើដើមរកស៊ីទៅហើយនេះឯងខ្ញុំស្អីហ្នឹង ក្បាលកាចាស់ហើយនៅយំដូចក្មេងទៀតធានមកប្រពន្ធផងមើលយើងត្រឡប់ទៅវិញហើយមិនចង់ឃើញឯងយំទេធន់ណាអឺយើងអរគុណហើយគ្រប់សំដីទាំងអស់ខ្ញុំហត់ខ្លាំងប្រនឹងបញ្ហាមិនអស់ តែឈ្មោះតែគ្មានអ្នកចាំឡើយជួបាត់ក្បាលទៅណាមកល្ងាចយកលុយទៅឲ្យពីអ្នកនោះខ្ចីទៀតហ្នឹងមែនខ្ញុំទ្រាំឃើញមិត្តភក្តិពិបាកអត់បានទេទៅខ្ញុំឲ្យខ្ចីឲ្យខ្ញុំសុំតបបងផងណាក្បាលឯងនេះវារឹងណាស់កាយលេងឡើងហើយខ្ញុំជាប្តីនេះនិយាយអីក៏ឯងមិនដែលស្ដាប់ដែរបើឆ្លៃអាពីរអ្នកនោះណា ទៅនៅជាមួយវាទៅលុយខ្ញុំខំរកមិនបានឲ្យវាខ្ចីទេតែនេះគឺជាលុយរបស់ខ្ញុំហើយខ្ញុំគ្រាន់តែឲ្យគេខ្ចីតាមិនមែនអត្តទេណាមិនមែនលុយបងទេគឺជាលុយដែលខ្ញុំខំសន្សំកន្លងមកទោះបីលុយជាលុយសន្សំក៏ជាលុយខ្ញុំដែរខ្ញុំមិនឲ្យពួកវាខ្ចីទេយល់ទេខ្ញុំមិនទៅយកមកវិញទេខ្ញុំឲ្យខ្ចីអញ្ចឹងតមាត់ជាមួយយើងទៀតហ៎នេះឯងត្រឹមតែជាប្រពន្ធទេកុំមកចង់ខ្លាំងជាមួយយើងអត់សោះខ្ញុំនិយាយអីត្រូវតែស្ដាប់យល់ទេ មានស្រីក្រៅហ៎ខ្ញុំនិយាយដែរស្នាប់អត់កុំមកចេះដឹងវៃនេះជាលុយរបស់យើងយើងចង់ឲ្យអ្នកណាជារឿងរបស់យើងយល់ទេខ្ញុំក៏ដូចគ្នាដែរខ្ញុំចង់ឲ្យអ្នកណាវាសាច់តែខ្ញុំតែមកក៏ចង់ខ្លាំងតែមកដើម្បីឲ្យកូនវាដឹងថាឪវាអ្នកខាងទៅប៉ុណ្ណាគង់តែមានថ្ងៃយើងលេខក្បាលឲ្យចោលទេ ទៅសម្រាប់វិញទៅកំដៅយូរពេកព្រោះថា ខំគ្រប់ម៉ោង4ទៅទិញបន្លែមួយបងផងកុំឲ្យអស់កម្លាំងទេអត់អីទេអូនចេះតែជួយរៀបបងទៅក្រែងបងបានទលក់បានលឿនហើយថ្ងៃបន្តិចហ្នឹង គេយកម៉ាស៊ីនដេរយកមកឲ្យហើយអឺចឹងកំណើអង្គុយដេរយូរពេកលឿនតងន់ចិត្តការចឹងគេអត់ឲ្យអង្គុយយូរហើយត្រូវដែរច្រើនណាអឺហើយនិយាយចឹងថ្ងៃនេះបងចេញលក់ដបងចឹងបងខំប្រឹងលក់អស់ណា ណែបងយកទៅទុកហូបទៅណាអូនក៏ចឹងដែរណាបើការងារណាធ្ងន់អូនកុំធ្វើចាំបងមកវិញចាំបងអ្នកធ្វើណាចឹងមកទៅសិនណានៅតែប្រយ័ត្នប្រយែងផងណាអឺអត់ដឹងអី នេះបន្លែយកណាខ្ញុំអរគុណសេនាងច្រើនណាស់ណាដែលឲ្យខ្ញុំខ្ចីលុយធ្វើដើមទុនរកស៊ីហើយខ្ញុំមកនេះគឺយកបន្លែមកឲ្យសេនាងហូបណាណាធានចាំយកលុយទៅណាតឹមតែចេញលក់ដំបងដំបងផងរយៈខាតចុងខាតដើមអស់ទៀតឲ្យតទេតទេចឹងមិនកើតគាត់តែឲ្យបន្លែប៉ុណ្ណឹងវាមិនខាតទេបើវាខាតឲ្យវាខាតទៅអរគុណច្រើនណាស់ដែលសេនាងជួយ ពួកយើងតាពីរនាក់ប៉ុណ្ណេះទេហើយចុះនេះធានត្រឡប់ទៅផ្ទះវិញមកមិនដែរអូ ទាន់ដឹងដែរហ្នឹងប៉ុន្តែទៅលក់នៅខាងមុខបន្តទៀតសិនចាំមើលថាអស់ពេលណាគឺទៅពេលហ្នឹងហើយនេះលក់ដាច់អត់ហ្នឹងលក់ដាច់ដែរតាណែមកនេះក៏ល្អហើយឆាប់សងលុយមកធានបញ្ញាប់ទៅលក់បន្តទៀតទៅណាកុំតែខ្វល់សម្ដីគាត់អីឆាប់ទៅទៅបានហើយសងលុយមកនេះគិតតែផ្ទះខ្ញុំជាស្អីហ៎បានមករលុយហ្នឹងខ្ញុំសូមប្រ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 តារា B Ancher 365 Happy Fall ដើម្បីជួបជុំតា Happy Fall អ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមីថាទឹកនំយូនីត្រៃប្រភេទ Premium គុណភាពស្វេដងជាឧត្តមភាពដ៏ល្អឯងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងខ្ញុំសូមប្រ ឬក៏សាច់ញាតពីអង្កលបងនេះបងមិនចេះខ្មាស់គេខ្មាស់ទេអីដែលមួយស្រីលឡាទាលុយគ្នាមកផ្ទះនេះមិនយល់មកខ្ញុំហ៎ក៏យល់មកដល់ធានផងគេខ្ចីលុយតាហើយគេសងវិញហ្នឹងខ្ញុំមិនយល់ពីអ្នកណាទេព្រោះលុយខ្ញុំជាអ្នកខំរហើយពេលដែលខ្ញុំធ្លាក់ខ្លួនឈឺក៏ខ្ញុំមិនបានទៅពឹងពួកវាដែរចាំមើលដល់ពេលឈឺគ្មានអាណាចេញលុយព្យាបាលក្រៅពីក្បាលអានេះទេខំប្រឹងជួយគេណា បងយកបន្លែទៅលក់ដល់ណាមិនក៏មកវិញដាច់អស់លៀងចឹងគឺបងយកទៅលក់ម្ដុំផ្ទះសេនាងហ្នឹងហើយឈៀងយកបន្លែទៅឲ្យគេផងនឹកដល់សេនាងអូនចង់ទៅយំទេ មិត្តភក្តិនេះគេល្អខ្លាំងណាស់គេមិនដែលបោះបង់ចោលអូនទេ គេលុកដៃចូលមកជួយគ្រួសារយើង ទាំងដែលមិនគិតពីផលលំបាកខ្លួនឯងសោះមែនហើយបងទើបតែស្គាល់គេម្នាក់ហ្នឹងឯង អញ្ចឹងបងនឹងខំប្រឹងលក់ផ្លែបានច្រើនដើម្បីយកលុយសងសេនាងវិញចុះពេលដែលបងយកបន្លែទៅនោះបងមានបានជួបប្តីគេអត់ជួបតាហើយគេក៏បាននិយាយពីរឿងលុយដែលយើងខ្ចីដែរតែសេនាងគេព្យាយាមការពារយើងប៉ុន្តែមិនដឹងថាពេលដែលបងចេញមកពួកគេមានរឿងអីទៀតទេអូនពិបាកចិត្តណាស់មិនចង់ឲ្យដោយសារតែយើងពីរនាក់នាំបញ្ហាធំទៅឲ្យគេនោះទេ ហើយនិយាយចឹងមិនសិនទេបានមកមិនហើយគួរសំដែរអ្នកចិត្តខាងក៏យកកៅអៅមកឲ្យដេខ្លះទៅកប៉ាខ្លះទៅកបដូររូតបងជឿថាបើពួកយើងខិតខំប្រឹងប្រែងពួកយើងអាចនឹងមានលុយអាចសងសេនាវិញបានហើយយើងអាចជួលតូបនៅផ្សារបានទៀត ជាតិចទៀតគេត្រឡប់មកវិញហើយឆប់ញ៉ាំម៉ែទៅកុំសួរច្រើនពេក នេះនាំប្តីយើងមកផ្ទះបែបនេះគឺបងឡាហ្នឹងណាឲ្យខ្ញុំជឿមកផ្ទះព្រោះយើងផឹកជាមួយគ្នា ហើយគាត់មកផ្ទះមិនកើតទៅឲ្យខ្ញុំជឿគាត់មកហ្នឹងមួយណាក៏ចង់នៅជាមួយខ្ញុំផងអូបានន័យថានាងគឺជាស្រីរ៉ូស៊ីត្រូវហ៎គេជាស្រីរ៉ូស៊ីវាយ៉ាងម៉េចវាគ្រាន់បើជាងនាងដែរមិនមែនក្បាលរឹងដូចជានាងនោះទេនេះឯងពិតជាថោកទាបខ្លាំងណាស់កន្លងមកឯងមានស្រីក យើងមិនដែលមាត់ដែរកតទេតែថ្ងៃនេះឯងហ៊ាននាំវាឡើងផ្ទះឯងមិនខ្មាស់កូនខ្លាំងទេអីដាក់ឲ្យវាឃើញសភាពឲ្យវាដូចជាឆ្កែធ្លាក់ទឹកបែបនេះកុំមកចេះបណ្ដៅយើងណាយើងចង់ធ្វើស្អីជារឿងរបស់យើងព្រោះយើងជាអ្នករលុយនេះឯងគិតថាលុយរបស់ឯងចង់យកទៅឲ្យអ្នកណាក៏បានដែរអញ្ចឹងអីឯងគិតថាខ្លួនឯងនេះគឺជាមហាសទ្ធិមែនទេដែលរលុយបានមកយកទៅបំផ្លាញជាមួយស្រីអស់នោះរួមទាំងនាងដែរ ចុះនាងឯងវាគ្រាន់បើជាងយើងប៉ុណ្ណាទៅដែលនាងយកលុយមិត្តភ័ក្តិរបស់នាងនោះខ្ញុំប្រាប់ឯតាខ្ញុំឲ្យគេខ្ចីហើយគេសងវិញតា ហើយចុះវានេះឲ្យស្អីឯងបានជាប្រឹងរកលុយឲ្យវាខ្លាំងម៉េះគេផ្ដល់ក្តីសុខឲ្យយើងទើបនាងសំនឹងបានលុយដែលយើងឲ្យនាងចុះពួកមិត្តភ័ក្តិរបស់នាងវិញដល់ស្អីឲ្យនាងខ្លះ បើស្រឡាញ់ពួកវាណាទៅនៅជាមួយវាទៅកុំមកជាប់ផ្ទះនេះទៀតបងអាខ្ញុំមិនចង់លឺសលេងឆ្លោះគ្នាទេអឺខ្ញុំទៅតាមវិញហើយណាចាំថ្ងៃក្រោយយើងជួបគ្នាក៏បានអើដងខ្លួនល្អហើយឆាប់ចាញ់ភ្លាមទៅកុំឲ្យយើងនេះទ្រាំបានដាស់មិនដឹងមនុស្សម្ដងសាត់វ៉ៃប៉ុន្តែណា ញ៉ាំបាយតើកូនអាមួយទឹកចូលដេកកុំតែខ្វល់ជាមួយនឹងអាឪថោកទាបបែបនេះ ស្មាននេះហើយនឹងមិនមកផ្ទះទៀតអូនេះបាននៅចាំ ទៅដល់ណាទេស្មានហើយមិនទាន់មកដល់ផ្ទះទៀត របស់យើងនោះឯងចង់ពញាពេកដល់ពេលណាទៀតហើយមានរឿងអីនៅដាវីមិនក៏លោឡាមែនណែអ្នកឯងចង់ធ្វើស្អីហ្នឹងរឿងរបស់យើងលុយរបស់យើងយើងចេះដោះស្រាយខ្លួនឯងបានដៃណាណោះដើរបាត់បាត់មកនេះទៅមកពីណាហើយនេះវាយ៉ាងម៉េចទៅក្រៅមកដេកជាមួយ ស្រីអីបានជាមកវិញមួម៉ាដាក់ខ្ញុំនេះត្រឹមសម្បត្តិជាប្រពន្ធទេគ្មានសិទ្ធិមកចង់ជើខ្ញុំទេកាក់កបណាឥឡូវណាចេះតែផឹងផឹងទៅបងបើមានម៉ូតូជិះហើយកុំភ្លេចផងលុយខ្ញុំទៅអស់ផងដីរបស់ឯងបានយកផ្ទះនឹងដីនេះមកដាក់មិនចាំជាមួយបងមករយៈហើយ បានប្តីរបស់ឯងវាបាត់ក្បាលទៅណាហើយអាអញ្ចឹងមិនថាណាមនុស្សណាឲ្យតែទាល់ច្រកស្រីក៏ហ៊ានធ្វើដែរម៉ែគឺខ្ញុំមិនចង់សុំម៉ែនៅជាមួយព្រោះពេលនេះផ្ទះខ្ញុំត្រូវអាប្តីចង្រៃនឹងវាយកទៅប្រចាំអស់ហើយ